Música Mr. Magnet. We ôm xanh cùng ta từng ngà mơ trong kẻ con mà lẽ chung qua người băng toàn biên song xa cho mòn nét áp trong kẻ hoàn đà người ôm tôi chắc này nào ួរតែជប់គ្នាអូននឹងខ្លាំងដៃបណ្ដាអូខេជាងជាគូពីបុកេសាប់លេខខ្មែរអូនក៏ចង់ញ៉ាំញ៉េពេញថ្មីតែមកមិនហុយដីបើសិនជាហុយមែនក៏មិនចេះបានណាថ្លៃអូនហូបតែមិនចេះប្របីនៃបើសិនជាស្នេហ៍បងក៏ចង្កេះបងណាស្រួលគួយខ្សែបងសើបងនេះដល់ប្រចាំដល់បងសើតែនេះក៏ខ្សែដល់ចិត្តបងឡា មិនទីដវតាមុននេះបាត់មុខក្នុងមកស្ទើរដល់បើដាក់ចំបងកាច់មិនមិនដាចេះមកបែកពីអង្គខាញ់អង្គធ្វើអង្គស្ញាញ់ស្គាល់បងនៅយំនេះបានបាត់ quê ông xanh đã từng ngà mơ trong kẻ quân mà lẽ qua người băng toàn biên sông xa cho mòn nẻ áp chân kẻ hoàn đà người ông có chắc nên nào ួនតែជួបគ្នាអូននឹងក្លាក់នឹងដៃបណ្ដាអូខេជាងជាគូពីបុកគេស្ដាប់លេងខ្វាមិនតែចង់ញ៉ាំញីមេពេញថ្មីតែមកមិនហុយដីបើសិនជាហុយមែនក៏មិនផ្ទះបានដែរថ្លៃគង់ហប់តែមិនចិត្តប្រពៃណីបើសិនជាស្នេហ៍ផងក៏ចង្កេះផងនឹងសើមកខ្សែបងសើមកនេះដល់មកខាងនឹងបងសើខ្សែនឹងខ្សែដល់ចិត្តបងឡា Something wrong and i Lady and gentleman, please welcome to Mr. Man.